ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃសូមចុច Subscribe ហើយចុចលើសញ្ញារូបកណ្ដឹងសូមអរគុណសាររបស់ហ៊ុនសែនដែលគាត់សរសេរនឹងខ្ញុំថ្ងៃមុននឹងខ្ញុំនិយាយអស់ដោយសារប្រធានបទវែងពេកខ្ញុំកាត់យកធំកភ្លើងកូនក្មេងចិនពេលណែប៉ុន្តែសាររបស់គាត់ មានន័យចំអកទៅអាមេរិក ដោយខ្ញុំកាត់យកត្រឹមកភ្លើងសិនពីព្រោះមានប្រធានបទធំមួយពាក់ព័ន្ធជាមួយនឹងអយុត្តិធម៌លេងកភ្លើងដូចគ្នាតែគ្រួសារសម្ដេចមិនដែលជាប់គុកជាប់គុកអ្នកលេងកភ្លើងចេញឯខ្លឹមសារនៅក្នុងនោះ ត្រូវបានសារព័ត៌មានជាច្រើនចម្រើនរដ្ឋាលើកយកមកនិយាយហើយជាសារចំអក់ ទៅនឹងអាមេរិក ដែលគាត់បានហៅថាការបរាជ័យនៅអាហ្វហ្គានីស្ថានដកទ័ពរត់ទៅផ្ទះពួកអាមេរិកថ្ងៃនេះជូបៃដិន បានប្រកាសដកទ័ពដែលអាមេរិកបានដាក់អស់រយៈកាល20ឆ្នាំ គឺចាប់តាំងពីឆ្នាំ2001 ខែណែ2001បើខែកខែកញ្ញា ក្រោយភេរវកម្មនៅវ័យប្រហារសហរដ្ឋអាមេរិកទីក្រុងញូវយ៉ករហូតមកទល់ឆ្នាំ2021នៅរាហៀងអស់រយៈពេល20ឆ្នាំជូបៃដិនបានប្រកាសដកទ័ពនៅថ្ងៃនេះជាស្ថាពរទាំងអស់ ហើយទីក្រុងប្រលានយន្តហោះអន្តរជាតិកាប៊ូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបានយ៉ាក់បន្ទឿមួយឥឡូវហ៊ុនសែនណេះប៉ែនសុផនបានហៅការដកទ័ពរបស់អាមេរិកអស់រយៈកាល20ឆ្នាំអវតារសរាំងថ្ងៃឆៃគឺជាការបរាជ័យរត់ ទៅផ្ទះបរាជ័យរត់ទៅផ្ទះព្រិយមិត្តមកដល់តនេះខ្ញុំនិយាយ3ចំណុចធំធំចា៎នេះហើយបានមុននឹងបន្ទាប់ពីនិយាយអំពី3ចំណុចធំធំខ្ញុំនឹងបង្ហាញប្រិយមិត្តថា សាររបស់ហ៊ុនសែនជាការលួកទឹកចិត្តយើង ថានឹងមានសង្ឃឹមបញ្ចប់របបផ្ដាច់ការហ៊ុនសែនសាររបស់ហ៊ុនសែនបានប្រាប់យើងថារបបហ៊ុនសែនពិតជាចិត្តចប់មែនអានឹងខ្ញុំនឹងនិយាយហេតុផល នៅបន្ទាប់ពីខ្ញុំលើក3ចំណុចសំខាន់សំខាន់ព្រោះអានឹងព្រឹត្តិការណ៍អន្តរជាតិវាជីវិតជាសាស្ត្រនយោបាយមួយ ទី1ខ្ញុំនិយាយពីការដកទ័ពសំណួរនៅលើលោកនេះ មានប្រទេសមានទ័ពបរទេសណា ដែលដាក់នៅប្រទេសមួយហើយមិនដកទ័ពវិញអត់មាននេះគ្មានចម្លើយ ស្រឡាញ់សន្តិភាពវ៉ាន់សម្បត្តិនៅលើលោកនេះ មានបរទេសដាក់ទ័ព ហើយមិនដកទ័ពវិញមានតែបរទេសលេបទឹកដីនិងដាក់អាណានិគមតែប៉ុណ្ណោះឈីហូកូឡុំបូសគ្មានទោះតែសោះឧទាហរណ៍នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ1979ដល់ឆ្នាំ1989កងទ័ពវៀតណាមសេងឡៃស្ទឹងត្រែង ដាក់ឈរជើងនៅកម្ពុជា10ឆ្នាំ ទី2សង្គ្រាមវៀតណាមអាមេរិកចំដាស្អប់ភាពអយុត្តិធម៌ពេលដែលរដ្ឋសភាអាមេរិកអនុម័តដកទ័ពចេញពីវៀតណាមមានន័យថាសង្គ្រាមវៀតណាមត្រូវបានបញ្ចប់ទឹកដីត្រូវបានបង្រួបបង្រួមក៏អាមេរិកដកទ័ពដែរមួយទៀតពេលដែលអាមេរិកដកទ័ពចេញពីវៀតណាម អាមេរិកដកជំនួយលន់ណុលហេតុអីពីព្រោះលន់ណុលកម្ពុជា មិនមែនជាគោលដៅដែលអាមេរិកឈរជើងទេវាជាភូមិសាស្ត្រសង្គ្រាមឥណ្ឌូចិនមានន័យថាម៉េចប្រទេសកម្ពុជា ពេលដែលអាមេរិកមានសង្គ្រាមជាមួយវៀតណាម កម្ពុជាគឺជាភូមិសាស្ត្រសង្គ្រាមឥណ្ឌូចិនឥណ្ឌូចិនមានន័យថាកម្ពុជាវៀតណាមឡាវមិនមែនជាគោលដៅដែលអាមេរិកជួយនឹងជាគោលដៅដែលអាមេរិកត្រូវឈរជើងទេគឺជាទីតាំងដែលអាមេរិកច្បាំងជាមួយនឹងវៀតណាមច្បាំងជាមួយវៀតណាមហើយដោយសារតែវៀតណាមយក ទឹកដីកម្ពុជាបង្ហាត់ទ័ពដែលគេហៅថាផ្លូវលំហូជីមិញណាដើម្បីវាយទ័ពអាមេរិក កូនឆ្មាខ្មៅដូច្នេះអូនចាអាមេរិកត្រូវតែប្រើប្រាស់វាមានកំភ្លើងវាមានអំណាចវាមានក្របបែកច្រើនមែនទេយន្តហោះដើម្បីបណ្ដេញកងទ័ពយឺកុងដែលជ្រកនៅលើទឹកដីកម្ពុជាទៅវាយវាពួកយួនវាយអាមេរិកអាមេរិកវាយយួនវាមិនដែលឯណាយួនវាយអាមេរិកអាមេរិកដេកឲ្យវាយ បើយួនប្រើទឹកដីកម្ពុជាដើម្បីទៅវាយអាមេរិកអាមេរិកក៏ត្រូវតែទម្លាក់ក្របបែកបណ្ដេញពួកយេកុងនៅលើទឹកដីកម្ពុជា ដែលគេនិយាយថាផ្លូវហូជីមិញដែលប្រើប្រាស់ទឹកដីកម្ពុជា សម្រាប់ស្បៀងនិងកងកម្លាំងទ័ពពេលអាមេរិកដកទ័ពចេញពីវៀតណាមមានន័យថាហាក់សាគូសង្គ្រាមវៀតណាមត្រូវបានបញ្ចប់អានឹងចឹងណា ហើយអាមេរិកអត់មានហេតុផលណា ដែលវាបន្តឈរជើងនៅកម្ពុជាលន់នល់ត្រូវតែឯកោហើយនយោបាយអត់អាចទៅបន្ទោសបរទេសបានទេត្រូវមើលយើងខ្លាំងកុំដេកផ្ដេកផ្ដួលពឹងទៅបរទេសត្រូវយកបរទេសដែលមានឆន្ទៈឬក៏ផលប្រយោជន៍ស្របជាមួយយើងជាប្រយោជន៍កុំយកគេធ្វើជាឪពុកម្ដាយផ្អែកវាសនាលើគេ ពីព្រោះអ្វីអ្វីដែលគេធ្វើដើម្បីផលប្រយោជន៍ប្រទេសរបស់គេមិនមែនដើម្បីផលប្រយោជន៍ប្រទេសរបស់យើងទេកុំផ្ញើជោគវាសនា កុំដេកផ្ដេកផ្ដួលរងចាំបរទេសយើងត្រូវការ អន្តរជាតិឲ្យជួយប៉ុន្តែមិនមែនត្រូវការអន្តរជាតិនឹងមកបច្ចុកបាយយើងទេមិនមែនត្រូវការអន្តរជាតិនឹងមក បីបាច់ចាក់ថ្នាំពេលយើងទេមិនមែនត្រូវការអន្តរជាតិនឹងជាម៉ែជាឪយើងទេយើងមិនមែនកូនងាទេយើងត្រូវចេះឯករាជ្យដោយខ្លួនឯងអញ្ចឹងបានខ្លះគេថាអាហ្វហ្គានីស្ថានអត់កំណើតណាដោយសារអីអាមេរិកនៅតាលីបានខ្ទៀតអាមេរិកដកទ័ពតាលីបានត្រឡប់មកវិញអាហ្នឹងមានន័យថាម៉េចមានន័យថាក្នុងអំឡុងពេល20ឆ្នាំដែលអាមេរិកឈរជើងអត់ប្រយោជន៍ទោះជាអាមេរិកនៅទីនោះ50ឆ្នាំទៀតក៏វាអត់ប្រយោជន៍ដែរព្រោះមនុស្សវាអត់កំណើត វាអាងអញ្ចឹងអាមេរិកវាមិនអាចទៅដាក់ទ័ពនៅទីណាមិនថាអាមេរិកទេណាក៏ដោយគង់បញ្ញាបរទេសណាក៏ដោយមិនអាចទៅដាក់ទ័ពនៅប្រទេសណាគេដាក់អស់មួយជីវិតបងប្អូនគេដាក់គេមានថ្ងៃចាប់ផ្ដើមថ្ងៃកំណត់គេមានបេសកកម្មគេគេមានផលគេគេគង់តែដកទេគ្រាន់ តែយូរហើយនឹងឆាប់តែប៉ុណ្ណោះអានេះបញ្ជាក់ពីការដកទ័ព អញ្ចឹងបងប្អូនគណៈបកប្រជាជនគេតែងតែលើកយកចំណុចហ្នឹងណាលើកយក តែគេអត់និយាយល្អដូចសន្តរាទេសន្តរានិយាយសច្ចធម៌និយាយសច្ចភាពប្រវត្តិសាស្ត្រសច្ចភាពសង្គមតែគណៈបកប្រជាជនគេអត់និយាយបែបសច្ចធម៌សច្ចភាពប្រវត្តិសាស្ត្រសង្គមសច្ចភាពនយោបាយវិសោតារាទេគឺគេនិយាយបែបប្រជាពិធការបោកប្រាស់នយោបាយគេថាអើឯងអាមេរិកតាំងទម្លាក់ក្របបែកឯងគឺទប់ជាប់ជាមួយអាមេរិកអាមេរិកទម្លាក់ក្របបែកប៉ុន្តែគេអត់ដែលដឹងថា មូលហេតុអីបានអាមេរិកទម្លាក់កបែកពីព្រោះវាពួកយាកុងអាមេរិកមានតែទម្លាក់កបែកតើថៅសមរាមឬនៅក្រមនឹងវាត្រូវត្រូវជន់ស៊ីវិលសង្គ្រាមគោលដៅរបស់អាមេរិកគឺវាយប្រហារពួកយាកកុងដែលប្រើប្រាស់ទឹកដីកម្ពុជាវាយវា វាងាប់មកកកោកវាចេះតែឆ្ងល់អញវាយប៉ុណ្ណឹងវាវាបានស្បៀងវាបានអាវុធវាបានទាហានចេញពីណាមកវាមើលតែចំអានេះ ប្រើប្រាស់ទឹកដីកម្ពុជាតាដល់តែប្រើប្រាស់ហើយពេលអាមេរិកដកទៅវាអត់ទៅយន្តដាក់តានៅតានឹងបងប្អូនណាខ្ញុំអត់លុនណុលក៏ដាក់ប្រើបដោយទៅយន្តពេលដែលអាមេរិកដកទៅវិញដីដែលវាខ្ចីដីដែលវាខ្ចីផ្លូវហូជីមិញដែលបង្ហាត់ទ័ពដែលដឹកស្បៀងណាដែលវាយជាមួយអាមេរិកហ្នឹងវាមានទៅវិញទេណាវាចង់នាំប្រពន្ធកូនវាមកនៅជាមួយទាហាននឹងទៀត ប្រលន់នងដាក់មកប្រើតំណងដែរអាហ្នឹងអាហ្នឹងគឺប្រវត្តិសាស្ត្រសួរថាតើគណៈបកប្រជាជនណាដែលនិយាយដូចសនតារាអញ្ចឹងទេអត់ចេះសនតារានិយាយពិតទេពិតពិតអត់មានខ្វះ99%ណាអត់មានខ្វះ99 100%អាមេរិកទម្លាក់ក្របបែកបណ្ដិញពួកយាកកុងដែល ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងទៅនឹងអាមេរិកនៅក្នុង សង្គ្រាមវៀតណាម សួរតែគណៈបព្វជិតដែលនិយាយដូចសូនតារាចឹងគេអត់និយាយទេហាបើនិយាយចឹងវាខាតចុះសូនតារាអត់ខ្លាចខាតទេថាខ្លាចទេបងប៉ិតការប៉ិតវាអញ្ចឹងមែនគណៈបព្វជិតនិយាយអូអាមេរិកទម្លាក់កបែកសំបីតែសុកទូចដែលមានសញ្ញាបត្របណ្ឌិតក៏អត់និយាយដូចសូនតារាដែរមិនសុកទូចល្ងើអត់ដឹងទេសុកទូចក៏និយាយថាអាមេរិកកាំងទម្លាក់កបែកងប់ខ្មែរអាមេរិកកាំងទម្លាក់កបែកងប់ខ្មែរគណៈបព្វជិតគេនិយាយយ៉ាងណាវិញយើងស្អប់ ហើយអ្នកដែលស្អប់អាមេរិកមួយទៀតគឺប៉ុលពតប៉ុន្តែគេភ្លេចគិតថាសង្គ្រាមវៀតណាម គឺវាជាអធិពលជូកៅមកដល់ខ្មែរនេះ Florida Florida ពេលដែល បញ្ចប់ សង្គ្រាមនៅវៀតណាមអាអាមេរិកក៏វានៅមានមកពាក់ព័ន្ធជាមួយកម្ពុជាទៀតគេសួរថាធ្វើចឹងដោយអយុត្តិធម៌អា ហើយចូលមកធ្វើម៉េចអាហ្នឹងមើលប្រទេសគេយើងត្រូវរឹងកំឡុងពេលដែលយើងមានអំណាចយើងត្រូវជិះពង្រឹងអំណាចយើងត្រូវជិះពង្រឹងសក្តានុពលប្រទេសខ្លួនយើងឲ្យខ្លាំងយកមានតែពឹងលើគេទេអញ្ចឹងអានឹងអាឡិចសាន់ដ្រាបញ្ញាគេហៅថាដកទ័ពដែលខ្ញុំគាត់លើកនេះអូវែនតែគឺអាមេរិកធ្លាប់ដាក់ទ័ពនៅវៀតណាម ហើយវាដកទ័ពជារឿងធម្មតា វាមិនដាក់ទ័ពរហូតដល់ឥឡូវណាវៀតណាមដាក់ទ័ពនៅកម្ពុជា ជាង100,000នាក់ 10ឆ្នាំក៏វាដកអាមេរិកដាក់ទ័ពនៅអាហ្វហ្គានីស្ថាន20ឆ្នាំក៏វាដកដកទ័ពវាត្រូវតែដកទោះជាប្រធានាធិបតីโจបៃដិនមិនដកក៏ប្រធានាធិបតីក្រោយដកដែរគ្រាន់តែវាថាដកឬមិនទាន់ដកប៉ុន្តែដកត្រូវតែដកគេមិនដែលទុកតាហ៊ានរបស់គេនឹងនៅប្រទេសមួយទេបើគេទុកតាហ៊ាននឹងប៉ុលកេនផលខេននៅប្រទេសគេវាទាល់តែគេដាក់អាណានិគមឲ្យប្រទេសនោះលុកឲ្យគេ វាទៅជាប្រទេសរបស់គេដូចវៀតណាមអញ្ចឹងមែនទេវាទោះតែប្រទេសកម្ពុជានឹងទៅជាកម្ពុជាក្រោមទី2បានវៀតណាមអត់មានហេតុផលដកទ័ពដកទ័ពអីបើប្រទេសនឹងប្រទេសរបស់វៀតណាមវៀតណាមយកបានហ្នឹងសូវយ៉ាសៅអញ្ចឹងអាកន្លែងនេះខ្ញុំយកអំពីការដកទ័ពបងប្អូនការដកទ័ពមិនមែនជាបរាជ័យទេ វាជាផែនការវាជាបេសកកម្មវាជាការកំណត់របស់គេ1នេះគ្នា អានេះខ្ញុំយើងពីការណេះ 0VH ដកតបហើយដោយដែលខ្ញុំរំលឹកម្ដងទៀតនៅនិចណយពាក្យគណៈបកប្រជាជនហ្នឹងមិនដែលនិយាយនឹងសូនតារាទេគេនិយាយបោកទាំងអស់គេនិយាយបង្ហាញលៀបពណ៌ឲ្យឃើញណាណាល្អណាណាអាក្រក់ប៉ុន្តែសូនតារាអត់ទេនិយាយតែពីសច្ចភាពប្រវត្តិសាស្ត្រនិយាយតែការពិតតែប៉ុណ្ណោះនិយាយតែសច្ចធម៌តែប៉ុណ្ណោះមុំទី2បាទនេះមុននឹងយើង សម្លឹងទៅឃើញនេះយើងមើល មុំទី2អមុំទី1មុំទី2សូមទោសប្រិយមិត្តអមសូមសូមបង្អួចបន្តិចបាទក្តៅ អញ្ចឹងជំមុំទី2មុំទី2យើងមើលទៅលើណាកិច្ចការអន្តរជាតិទូទៅក្រៅតែពីការដកទ័ពកិច្ចការអន្តរជាតិទូទៅ គឺគេសំដៅទៅលើបំរែបំរួលនៃបរិយាកាសនយោបាយអន្តរជាតិបរិយាបរិយាកាសនយោបាយអន្តរជាតិ នៅក្នុងពិភពលោក គឺប្រទេសមួយវាតម្រូវឲ្យប្រទេសនោះបន្តដាក់ទ័ពឬក៏បន្តដកទ័ពហេតុអីបានខ្ញុំនិយាយចឹងបងប្អូនខ្ញុំសួរថាហេតុអីបានជាយួនដកទ័ពចេញពីកម្ពុជាពីព្រោះមិនមែនសុកសុកយួនចង់ដកទ័ពទេយួនពិតជាចង់លាបត្របាក់ទឹកដីកម្ពុជាពិតជាចង់ត្រួតត្រាប៉ុន្តែស្ថានភាពអន្តរជាតិវាមានការប្រែប្រួលបាទ មហាអំណាចកុម្មុយនីសនៅរុស្ស៊ីដួលរលំបាទកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឃីវមិនរឿនណែពួកសេរីនិយមពួក ប្រជាធិបតេយ្យណា គឺវិវាទទីពិភពលោកហាអសក្តានុពលនឹងណាវិជ្ជាអធិពលទៅដល់ការដកទ័ពដូចគ្នាបច្ចុប្បន្នស្ថានភាពនៅលើពិភពលោកណាអន្តរជាតិកំពុងតែទប់ទល់ជាមួយនឹង ណាមហាអំណាចវៀតទីរបស់ពួកកុម្មុយនីសរុស្ស៊ីហើយនឹងចិនដល់តែពេលអញ្ចឹងពីមុន គឺផ្ដោតទៅលើភេរវកម្មពេលនោះបេសកកម្មគេសម្លឹងឃើញថាតើវាមានប្រយោជន៍អ្វី ដែលត្រូវដាក់ទ័ពឬក៏ត្រូវបន្តបេសកកម្មនៅទីនោះអញ្ចឹងអាការដកនេះវាគឺជាសម្ពាធឬក៏ជាគេហៅថាបរិយាកាស អន្តរជាតិមួយ ដែលបណ្ដាលឲ្យប្រទេសមួយបន្តឬក៏អត់ដែលខ្ញុំលើកឧទាហរណ៍ដូចជាការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជាឃើញទេអញ្ចឹងឥឡូវយើងយើងមើលមកដល់តនេះយើងចោទជាសំណួរវិញថាតើសាររបស់ហ៊ុនសែនដែលថាអាមេរិកបរាជ័យហ្នឹងណាវាទៅជាយ៉ាងម៉េចយើងមើលមុំទី3 ថ្ងៃនេះមុំទី3ចាត់ផ្សេងខ្ញុំនិយាយពាក្យហ៊ុនសែនគាត់ប្រើពាក្យមួយរត់ទៅស្រុករត់ទៅស្រុកអញ្ចឹងពាក្យពាក្យឥឡូវមានណាបរាជ័យរត់ទៅស្រុកពាក្យឥឡូវមាន3មាន4ណាទី1សិនសវណ្ណរា អាឆ្កែរត់ចោលស្រុកដោយសមានស្រីនឹងអីនឹងគឺអាឆ្កែរត់ចោលសន្តិភាពណានេះ បើប្រទេសខ្មែរមានសន្តិភាពមិននៅនេះទេអីទីមួយគេហៅថា អាឆ្កែរត់ចោលស្រុកណែទី2គេហៅថាអាឆ្កែរត់ចោលសន្តិភាពប៉ាហេងទី3គេហៅថាអាឆ្កែ លួចរត់ចោលសន្តិភាព អាឆ្កែលួចរត់ចោលសន្តិភាពពាក្យថ្មីទី4គឺរត់ទៅផ្ទះរត់ទៅផ្ទះវិញ ដូចហ៊ុនសែនគាត់ប្រើពាក្យអាមេរិកហ្នឹងគឺថាបរាជ័យរត់ទៅផ្ទះវិញបរាជ័យរត់ទៅផ្ទះវិញប៉ុន្តែប្រិយមិត្តអ្នកធម្មជាតិនៃជីវិតជប់ភាពខុសគ្នាយ៉ាងម៉េចរវាងអាឆ្កែរត់ចោលសន្តិភាព និងអាឆ្កែលួចរត់ចោលសន្តិភាពអាឆ្កែរត់ចោលសន្តិភាពគឺគេទៅជាចំហមែនទេគណៈបកប្រជាជនទាំងអស់ដែលគេនិយាយថាគេថាពួករត់ចោលស្រុកគាត់ស្រុកពួកនឹងអត់ដែលមានផ្ទះនៅក្នុងស្រុកខ្មែរកម្រអត់ផ្ទះសំទោស កម្រអត់ផ្ទះនៅក្រៅប្រទេសណាមួយចុះពួកលួច រត់លួចរត់ឧទាហរណ៍ដូចនៃម៉ែងសំអនម៉ែងសំអនទៅមកបារាំងនេះបងប្អូននេះសូមម៉ែនសមអនមកលួចរត់ចោលស្រុកម៉ែនសមអនហ្នឹងគេហៅថាអាឆ្កែលួចរត់ចោលសន្តិភាពមិនចឹងប្រទេសកម្ពុជាមានសន្តិភាព លួច រត់មកព្យាបាលជំងឺនៅបារាំងមែនទេឮខ្លះគេថាហ៊ីងមិនហៀងប្រពន្ធហ៊ីងមិនហៀងក៏លួចរត់ដែរអានឹងអាឆ្កែលួចរត់ចោលសន្តិភាព ឲ្យកញ្ញើមញើមមានឈៀងវុនដែលខ្ញុំនិយាយកាលពីម្សិលមិញហ្នឹងកំពុងតែធ្វើនៅទៅប៉ារីអង្គុយហូបកាទៀវនៅកលៀតអញ្ចឹងអត់ណានិយាយរហ្នឹងបងប្អូនកលៀសភ្នែកអ្នកគ្រប់គ្រងទូរទស្សន៍សន្តារាឃើញអញ្ចឹងលួចកាមេរ៉ាថតពឹបឃើញមាត់ឲ្យកវេះវេះដូចត្រីសារាយដូចត្រីសដាយសុំទោសបងប្អូនដូចត្រីសដាយអ្នកដាំងខៅអញ្ចឹងមួយទៀតណាសំបីតែសម្ដេចសខេងណា ដែលគាត់និយាយដែលគាត់អគុណសន្តិភាពណាគាត់លឺពាក្យចចាមអារាមទេក៏មានកូនភាសានៅបារាំងដែរនៅប្រើតាញប្រើតាញនៅបនភ្នំចាំមើលអ្នកណានៅប្រើតាញខ្លះម្ដងនេះយកលោកគ្រូទៅលេងផងទៅលេងផងចំជីកាត់ផ្ទះកូនភាសាសម្ដេចសខេងដុកទ័រខ្មែរយើងដុកទ័រនៅប្រើតាញអញ្ចឹងមិនស្រួលសខេងឥឡូវនេះមិនដឹងជាគាត់នៅផ្ទះកូនភាសាគាត់នៅប្រើតាញ មរតាញ់ខេតមកជាប់សមុទ្រណាណានៅមិនដឹងជាសខេងគាត់នៅផ្ទះកូនភាសាគាត់ព្រោះកូនភាសាគាត់ពេទ្យដែរដុកទ័រខ្មែរយើងណាឬក៏គាត់នៅក្រុងប៉ារីប៉ុន្តែបើតាមខ្ញុំគិតបើយើងនៅផ្ទះកូនភាសាគាត់នៅប្រទេសតាញមកទៅអានឹងសិតលួចរត់ចោលសន្តិភាពហ្នឹងម្នាក់ម្នាក់ សុទ្ធតែអួតសុទ្ធតែអាងសុទ្ធតែធ្វើអាសម្បើមថាកម្ពុជានោះអាឆក់រយៈកម្ពុជានោះតាមពិតអាអ្នកនឹងបោកប្រជាជននេះឲ្យប្រជាជនដេកស្លាប់នៅតាមផ្លូវប្រជាជនចាក់ថ្នាំផឹកទឹកថ្នាំផឹករុះឈើសែនអ្នកតាអុតធូបស្លាប់នៅនឹងឯខ្លួនឯងនោះអាទៅយកកម៉ាយកសរងយកបិជែងទៅប្រាប់គេថាអាសម្បើមសម្បើមសម្បើមអាពួកអ្នកថាប្រាប់គេសម្បើមនោះអូនក្បាលផ្លឹបព្រឹកចេញនៅបរាំងព្រែល អញ្ចឹងបានបិចបានបងប្អូនគេចូលចិត្តមកអឺរ៉ុបទៅអាមេរិកមកបារាំងអីទេបងប្អូនប្រជាជនសាមញ្ញម្នាក់ណាមានតម្លៃស្មើជីវិតនៅស្រុកបារាំងជាប្រជាជនសាមញ្ញម្នាក់បើប្រៀបធៀបទៅជីវិតមានតម្លៃជាងពួកអុកញ៉ានិងពួករដ្ឋមន្ត្រី នៅ ក្នុងប្រទេសខ្មែរផងអញ្ចឹងមនុស្សចេះចង់មកណាមនុស្សចង់ទៅអាមេរិកមនុស្សចង់មកបារាំង អែមលីសាលូណាហេតុអីឥឡូវខ្ញុំបាញ់និយាយជំនាញសូនតារាចុះពូឬតែខ្ញុំនិយាយផ្ដោតទៅលើហ៊ុនសែនណាបងប្អូនអ្នករតីកុំយកចិត្តទុកដាក់អូនយ៉ាងសូនតារាបើនិយាយអំពីវាក់សាំងមែនទេខ្ញុំសម្បើមជើងហ៊ុនសែននិងសខេងសខេងមិនសួរគាត់អត់ចាក់វាក់សាំងទេគាត់អត់ចេញមុខគាត់មកសុកបរាំងគាត់មកចាក់វាក់សាំងពេល Pfizer នេះតាមខ្ញុំគិតប៉ុន្តែពេល Pfizer តម្រូវឲ្យ4ទៅ5សប្តាហ៍បានចាក់មួយទៀតគាត់មក2សប្តាហ៍អត់ទេប៉ុន្តែគេអាចឲ្យ ណែមជុលតែយកទៅស្រុកខ្មែរបានទេអាចគាត់អាចចាក់ណែវ៉ាក់សាំងស្អីផ្សេងទៅដូចជា Moderna ដែលងាយដែលងាយរក្សាទុកពូវ៉ាក់សាំងពេល Pfizer มันអាចដាក់នៅក្នុងប្រទេសកម្ពុជាបានទេព្រោះស៊ីតុនហៈធៀបវាតម្រូវឲ្យដកច្រើនណាស់រក្សាទុកដករហូតដល់70ប្រទេសកម្ពុជាយើងអត់ដាក់ឡើងយន្តហោះទៅ ខូចបាត់មកវ៉ាក់សាំងនេះខូចបាត់មកអត់គុណភាពទេប៉ុន្តែយ៉ាងណាក្តីទំនងជាគាត់កិច្ចអំពីវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជានេះអញ្ចឹងអាកន្លែងនេះប្រិយមិត្ត អ្នកដែលអើក្បាលភ្លុចមកណាដែលខ្ញុំថាគាត់និយាយទី1ស្ថបិតសូនតារាជាជនបរទេសនៅ ស្រុកបារាំងធម្មតាប៉ុន្តែខ្ញុំចាក់វ៉ាក់សាំងលុយជាងហ៊ុនសែននិងសខេង1ទី2ប្រៀបធៀបតែពីរបាទណាត្បិតសូនតារា ជាជនជាជនបរទេសបាទនេះនៅ ក្នុងប្រទេសបារាំង ប៉ុន្តែសូនតារាអត់មានលុយមួយរៀលនៅក្នុងខ្លួនទេខ្ញុំទៅពេទ្យលុយកលិបជាងហ៊ុនសែនរារីកុងមិនហ៊ុនសែនអស់ចាត្រឹមសិង្ហបុរីហ្នឹងបងប្អូននៅលើពិភពលោកពេទ្យណាចុះលេខមួយខ្ញុំសួរមើលម៉ុងសេនសុយនៅលើ ពិភពលោកវិទ្យាសាស្ត្រសុខាភិបាល និង វិទ្យាសាស្ត្រឱសថវិទ្យាសាស្ត្រពេទ្យនិងវិទ្យាសាស្ត្រឱសថបារាំងលេខ1បារាំងលេខ1អ្នកណាអាមេរិកក៏ទទួលស្គាល់ដែរដុកទ័រអ្នក វិទ្យាសាស្ត្រល្បី ល្បីបូរ៉េនសូ នៅប្រទេសបារាំងនៅប្រទេសអាមេរិកបងប្អូនទៅសើបបានដឹងសឹកជនជាតិបារាំងពោះចែកសុកបារាំងវាប្រាក់ខែវាថោកជាងគេជាងគេមិនមែន ថាជាងអីទេជាងអាមេរិកណាឬក៏ជាងនៅប្រទេសជប៉ុនអីចឹងទៅ ឬក៏ជាងប្រទេសកាណាដា ជាងប្រទេសអូស្ត្រាលីទីហោចែកអញ្ចឹងអ្នកខ្លះចង់បានប្រាក់ខែច្រើនគេទៅអាហ្នឹង ម្នាក់ឧទាហរណ៍នៅបារាំងប្រាក់ខែ10000អឺរ៉ូរិនដាគឹមនៅអាមេរិកហ៊ានឲ្យ50000ដុល្លារអានេះទៅទៅហើយតែសិតអ្នកជំនាញបារាំងហ្នឹងបងប្អូនអ្នកដែលរកឃើញថ្នាំ Pfizer Moderna សិតជំជាតិបារាំងតានៅអាមេរិកសិតជំជាតិបារាំងទេទៅស្រាវជ្រាវមើលសិតតែវិជ្ជបណ្ឌិតអ្នកដែលវិទ្យាសាស្ត្រជំនាញបារាំងគាត់ថានឹងនៅអាមេរិកអាមេរិកហ្នឹងនេះខ្ញុំអត់និយាយលេងសិនសវណ្ណរាអញ្ចឹងណាបានជាខ្ញុំគាត់និយាយតែពីទី1វាក់សាំង បើសូនតារាចាក់ក៏សម្បើមជាងហ៊ុនសែនបងប្អូនមើលសូនតារានិងហ៊ុនសែនជាដណាបើឯងសូហ៊ុនសែនជាមេដឹកនាំកម្ពុជាប៉ុន្តែបើថ្នាំហ៊ុនសែនកពិជាងសូនតារាផងហ្នឹងថ្នាំហ៊ុនសែនកពិជាងសូនតារាណាបើនិយាយពីប៉ែតហ៊ុនសែនជាកម្ពុជាយ៉ាងហោចទៅសិង្ហបុរីសូនតារាណាបើខ្ញុំឈឺនឹងហ៊ុនសែនខ្ញុំទៅកម្ពុជាប៉ែតនៅសុកប្រាំងដូចគ្នាអានេះរតនារាវី ពេទ្យនៅស្រុកបារាំងក៏ខ្លាំងជាងពេទ្យសិង្ហបុរីដែរបើនិយាយពីវ៉ាក់សាំងហើយនឹងពេទ្យបើឈឺខ្ញុំជាមនុស្សកប៉ិចកប៉ុកអង្គកប៉ុងជាកូនកសិករក្រីក្រស្លៀកខោរហែកស្បែកជើងចងខ្សែដើមជេកទេណាពីខុកឆែមជាងលីគោសម្បំជាងហ៊ុនសែនអសរខេណាសម្បំជាងបងប្អូនអានឹងមានន័យថាម៉េចមានន័យថាជារដ្ឋសុធិរិយូពួកនោះ បើនិយាយអំពីអាឆ្កែលួចរត់ចោលសន្តិភាពអាឆ្កែលួចរត់ចោលសន្តិភាពអើក្បាលភ្លើមចេញព្រុលចឹងទៅអើក្បាលផ្លាច់ចេញព្រុយចឹងទៅនេះដូចថ្ងៃម៉ែនសំអនណាមើលលោកចំទាវម៉ែនសំអនណាអាម៉េចឥឡូវនេះសុកបរាំងនឹងវាយ៉ាងម៉េចហើយខ្ញុំសួរអ្នកគេថាលោកគ្រូចុះមានអ្នកនៅបរាំងខ្លះ ណានេះនៅស្រុកខ្មែរគេនៅស្រុកប្រាំងគេដឹងថាស្រុកគេរីកចម្រើនគេបដូរមេដឹកនាំប្រជាជនអត់បំផុតក៏អត់បាយស៊ីដែរនៅប្រទេសកម្ពុជាតោកយ៉ាក់អាមិនបានពួកនឹងវាទៅអរគុណសន្តិភាពវាទៅមើលនេះវិញខ្ញុំធ្លាប់និយាយឲ្យគ្រូក្បាលកថាគ្រូក្បាលកថាគេសម្រាប់តែដាក់លីមុកទេកថាយកដាក់អាមេរិកក៏វាដាក់តែលីមុកដែរ វាអត់ដាក់អីថ្មីបានទេមែនទេបើសិនជាពួកគេឈឺចាប់ស្រឡាញ់ភាពអយុត្តិធម៌ច្បាស់គេច្បាស់ជាគេមើលឃើញថាចុំនៅបារាំងមិនដែលមានដំណោះដីធ្លីនៅប្រទេសកម្ពុជាមនុស្សជាប់ជាប់គុកដោយសារដីធ្លីពួកគេត្រូវឈឺចាប់អាហ្នឹងណាបើពួកគេពិតជាទទួលផលគេថានៅស្រុកបារាំងទៅព្យាបាលជំងឺណានៅតែ ទោះមានលុយក៏ដោយលុយក៏ដោយនៅស្រុកខ្មែរគេបោះចោលងាប់តាមចើងផ្លូវអាហ្នឹងគេត្រូវឈឺចាប់ប៉ុន្តែបើសិនជាគូក្បាលកថាអាហ្នឹងយើងមិនបាច់ខ្វល់ទេវាដាក់បានតែលិមុខគឺយកលិមុខអរគុណសន្តិភាពផេះហ្នឹងមកសន្តិភាពម៉ែវាហ្នឹងមកសូមយ៉ាសៅអាហ្នឹងវាទៅអត់មែនទេប៉ុន្តែគេថាអីបរ៉ែមសូស្រុកប្រាំងឯងធ្វើការបងពុនឈួតខ្ញុំនិយាយថាស្រុកណាបងពុនជាហ៊ុនសែនគាត់ជប់លុយហ៎បងពុនទិញឡានមួយដែលលក់នៅស្រុកអាមេរិកឡាន2500ទៅដល់ស្រុកខ្មែរ20000ហ្នឹងស្អីគេ ខ្ញុំនិយាយដូចជ្រុលពេកឡានទិញនៅស្រុកអាមេរិក2005ទៅដល់ស្រុកខ្មែរគីឡូ10000ហ្មងណាឥឡូវខ្ញុំធ្លាប់និយាយម្ដងហេតុអីពីព្រោះទី1ឡាន2005ពុនឡានខ្ញុំមិនដឹងប្រហែលជាថា100% 200%ចុះបើស្ទើរឡាននឹង200%ពុនណា2005វាត្រូវពុន5000ពុន5000ឡាននឹងវាតម្លៃ7500បងប្អូនថ្លៃដឹកទៅយក1000នេះទៀតទៅអញ្ចឹងវាឡាននឹងវាឡើង8500ថ្លៃដឹកដឹកវាដឹកច្រើនណាស់ណាទៅដល់ថ្លៃ បងកយបងអីបន្តិចបន្តួចថ្លៃចំណេញទៅឡានដែលដឹកពីអាមេរិកទៅ2005ណាយកលក់ស្រុកខ្មែរចន្លោះពី10000ទៅ12000តាមចំណេញតិចចំណេញច្រើនមិនខ្ញុំមិននិយាយលេងទេឡានដែលយកពីអាមេរិកទៅ5000នៅស្រុកខ្មែរលក់ចន្លោះពី20000ទៅ30000មិនឥឡូវទៅឡាន5000ពុន10000បាទណាពុន200%អាហ្នឹងអ្នកគេដឹងគេដឹងហើយពុន200%អាហ្នឹងគេស្អីគេវាមិនឡើងទៅដល់ឡានហ្នឹង15000ថ្លៃដឹក ថ្លៃលក់ថ្លៃចំណេញថ្លៃជួសជុលបងប្អូនខ្ញុំគ្រាន់តែជម្រាបប្រាប់ប្រិយមិត្តថាប្រទេសណាដែលបងពុនគ្រាន់តែមួយ បងពុនដោយស្មោះត្រង់សានទឹកលៃនេះ150%អាហ្នឹងក៏មិនចឹងដែរ150%អាហ្នឹងក៏វាឡាន1000 2500ទៅដល់ស្រុកខ្មែរក៏10000ដែរមែនទេក៏10000ដែរថ្លៃបងពុនថ្លៃដឹកជញ្ជូនថ្លៃអីផ្សេងនោះអញ្ចឹងបងពុនឥឡូវខ្ញុំសួរថាប្រទេសណាដល់បងពុន ពុនចាំតែប្រជាជនចាំតែគេទៅគោះទ្វារទាញលុយពីកប៉ៅពុននៅស្រុកនេះក៏គេអត់ទាញលុយពីកប៉ៅយើងដែរគេយកពីតំណែងគេយកពីប្រាក់ខែ នៅស្រុកខ្មែរពុនប្រាក់ខែគេយកតើអ្នកដែលមានប្រាក់ខែខ្ពស់អ្នកប្រាក់ខែទាបគេអត់យកមែនគេយកពីតំណែងយកពីយកពីសាំងបាក់សីតូចយកពីម៉ូតូបងប្អូនម៉ូតូបងប្អូនចាក់ទិញតែ500បងប្អូនមិនទិញម៉ូតូ2000យកម៉ូតូ ម៉ូតូមួយតម្លៃ2000ហ្នឹងមានន័យថាពេលដែលយើងទិញម៉ូតូមួយគ្រឿងយើងបានបង់លុយឲ្យរដ្ឋ1000ដុល្លារបាត់ហើយហើយហ៊ុនសែនយកលុយហ្នឹងទៅបើកប្រាក់ខែប្រមូលពុនទាំងអស់អាពុនដែលបងបងប្អូនប្រជាពលរដ្ឋបង់ហ្នឹងណាតែគេថាអំណោយរបស់ហ៊ុនសែនលុយបងប្អូនបងគេថាអញ្ចឹងបានគេថាអីឯងនៅអាមេរិកឯងនៅបារាំងហ្នឹងបងពុនខ្ញុំក៏សួរវិញដែរស្រុកណាបងពុនវិញ ប្រទេសកម្ពុជាពុនច្រើនជាងគេគ្រាន់តែអាមួយពុនឃើញនឹងភ្នែកស្មោះត្រង់ហើយបានប្រយោជន៍ត្រឡប់មកវិញអាមួយពុនយកលាក់អត់បានទេថាអំណោយហ៊ុនសែនអានឹងគឺកំពូលបោកឆ្កុតមែនតើហ្មងស្រុកនេះពុនគេស្មោះត្រង់ទេតើបើនេះពុនប្រមាណប្រមាណប្រមាណភាគរយពេលដែលយើងអត់ការងារធ្វើឧទាហរណ៍យើងធ្វើការបានមួយឆ្នាំអត់ការងារធ្វើយើងទទួលបានប្រាក់ខែប្រមាណណា 70ទៅ80%មួយឆ្នាំស្រុកខ្មែរអត់ការងារធ្វើងាប់ពេលដែលយើង ចាស់ទៅ ស្រុកខ្មែរអ្នក ដែលមានលុយចូលនិវត្ត មានតែមន្ត្រីរាជការទេចុះអ្នកធ្វើការធនាគារបងពុនដែរនោះហើយចុះអ្នកធ្វើការអង្គការសង្គមស៊ីវិលធនាគារនេះអង្គការសង្គមស៊ីវិលបងបងពុនដែរនោះហើយចុះអ្នកធ្វើការក្រុមហ៊ុនឯកជនបងពុនដែរនោះគ្នាស្រុកខ្មែរណាអត់ការងារងាប់បាត់នៅស្រុកដែលគេយកពុនមែនប៉ុន្តែអត់ការងារក៏អត់ងាប់ទេគេមានលុយសម្រាប់ នេះអាលុយដែលយើងបង់ហ្នឹងគេយកមកជួយយើងវិញមានអ្នកខ្លះគេថា នៅស្រុកអាមេរិក នៅស្រុកបារាំងនេះមានផ្ទះមានអីទៅរហូតបើជីវិតមិនដែលធ្វើការផងរត់ជួយទៅរហូតអញ្ចឹងអាកន្លែងនេះណាប្រិយមិត្តខ្ញុំគ្រាន់តែរំលឹកបន្តិចទេចង់និយាយពីសម្បើមថាចែកថាពួកអាឆ្កែលួចរត់ចោលសន្តិភាពហ្នឹងណា គឺពួកនឹងវាដើរក្អកប្រាប់ឲ្យប្រជាជនខ្មែរយើងហ្នឹងជេរគេថាឆ្កែតចោលស្រុក ហើយវាអួតវាអាងវាក្អកប៉ុន្តែលឹបក្បាលផ្លាត់ចេញនៅបរាំងប្រែលមកទៅអីចេះសូនតារាហេសូនតារានៅស្រុកខ្មែរវាគ្រោះថ្នាក់ដល់ជីវិតណាប្រទេសវាអសន្តិសុខបានជាខ្ញុំមកត្រូវហើយខ្ញុំនិយាយឲ្យត្រង់ចឹងអាសនាបាបលោកណានិយាយថាហេតុអីបានជាសូនតារានៅស្រុកបារាំងខ្ញុំនៅស្រុកបារាំង ពីព្រោះនៅស្រុកខ្មែរវាអសន្តិសុខអាយុជីវិតរបស់ខ្ញុំហើយចុះអ្នកឯងមកឃើញតែស្រុកខ្មែរនឹងវាសបោសបាយវាអត់មានអសន្តិសុខទេអ្នកឯងនឹងមកនៅស្រុកប្រាំងទៅអីអញសួរដូចខោតចិត្តសួរដូចឆ្ងល់ណាសួរដូចឆ្ងល់ណាហើយដូចជាដូចជាម៉ែនសំអនឯងលួចមកបារាំងមានលៀបប្រាប់ពីណាព្រែលទៅនេះដោយសម្ដេចសខេយីវ៉ាន់ហ្នឹងមកបារាំងហ្នឹងណាមិនស្រួល ដែលខ្ញុំថាបើជីវិតនៅបើមិននៅប៉ារីទេគឺនៅផ្ទះកូនប្រសាគាត់នៅប្រើតាញអានឹងគេប្រាប់ថាអញ្ចឹងខ្ញុំមិនដឹងដែរនេះអេប្រើតាញអាទិត្យក្រោយចង់ទៅលេងចិត្តផុតខែតិចឲ្យបាទប្រើតាញខែសមុទ្រមានបងប្អូនណាស្គាល់ជីកាត់ថតឡាយផ្ទាល់ជុំវិញផ្ទះកូនប្រសាសម្បាច់សខេងអានឹងគឺអាចខែលួចរត់ចោលសន្តិភាពផលខេងវាក៏សម្បើមសម្បើមមែនណែមើលទូរទស្សន៍សូនារាប្រជាជនកម្ពុជាទូទាំងប្រទេស Florida រិនភ្លឺច្បាស់ហ្មងបងប្អូន លឺច្បាស់រឿងអីគាត់ថាអឺលោកគ្រូអាឯងខំតែជឿពួកនឹងចេះតែថារួមសុករួមទុកអត់ទេពួកនោះរួមលក់ជាតិរួមលួចជាតិថាពួកនោះមិនទៅអត់ទៅណាលោកតាសិរិសមុទ្រទៅណាដោយពួកតាលេបានហ្នឹងវាមិនរត់ទៅ ណាពួកវាមិនទៅតាមអំណាច វាដេញគេហ្នឹងមែនទេហ៊ុនសែនមិនអាចដេញគាត់ គាត់រត់អណាទៅដេញគាត់អណាទៅដេញបាញ់ដេញចាប់ដេញចាក់គាត់បើគាត់ជាអ្នកដេញបាញ់ដេញចាប់ដេញចាក់គេនឹងបើគាត់ជាអ្នកវាយតាប់គេនឹងអាអ្នកដែលគ្នាទុនយងជន់រងគ្រោះទុនខ្សោយបានគេរត់អញ្ចឹងពួកនោះរួមសុកអីគឺរួមលួចរួមលក់អាហ្នឹងណាសាកបងប្អូនប្រទេសកម្ពុជា មាន បញ្ហាមកក្រែកអ្នកអារត់ចោលស្រុកមុន គេពួកអ្នកមានមានតែអ្នកក្រទេដែលអត់ស្រុករត់